này vậy بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسوله الأمين نبينا محمد وعلى آله وصحبه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله وبركاته السلام ورحمة الله سبحانه และ هرمان พอเล่นละเกาฮุรมันนะปะ Ustaz Ustaz kong ជាវាគ្មិនប៉ម៉ាឡាំនេះយូនិនយ៉ាតូទីកាសនុហូឡង់ទេនិនយ៉ាអូស្តាសអាហ្មេតប៊ីនអាប់ឌីលឡាតានអឺយូនិនហ្គៃកៅហរម៉ានណាប៉ាអូស្តាសអាប់ឌុលម៉ាណាន bin Muhammad តើលកៅហរម៉ានណាប៉ាអូស្តាសមូសា bin អាប់ឌុលអាស៊ីមកងជាវាគ្មិនប៉ម៉ាឡាំកងលោរ៉ាហ្មាត់តានប្រកាសមកអល់ឡោះស៊ុបហានហូវតាឡានេះ Dan Jehovah វេលកោហត់ម៉ាន់ណបអងអងម៉ៃម៉ៃមីវ៉ាតៃស្អៃតុងពីស្មូមតាតឌីតឡាំណកៅតានតកលងាវណកៅ កងកំពងតទុយដានកម្មវិធី បច្ចុប្បន្នមើលហុកមរបស់អល់ឡោះសុផានហូវតាឡាតបមឡាំនេះ ណាកម្មមជ្ឈលិសបមឡាំនេះអឺញូគឺជាការអនុញ្ញាតរបស់អល់ឡោះសុផានហូវតាឡា Kongpai phong Holland បំតើកាន់មជ្ឈិលស្បាម៉ាឡាំនេះយីនិនទៀតហើយលែអ៊ីស្លាមយកគឺជា ហាសាអាកាម៉ាកងរុកង រំលឹកកោរំលឹកកាន់បហតើកោបហតើកាន់ទាំងស្ពាកពាកញូបហតើកោបហតើកាន់និនអាកាន់ហេងាប្រៃហូម៉ាន់ហ្វាត់ណាប៉អារ៉ារ៉ាងមុមិន អារ៉ារ៉ាងកងអ៊ីម៉ានជឿណាប៉អល់ឡោះស៊ុបហានាហ៊ូវ៉ាតាឡា Kayowa di dalam Al-Quran Allah Subhanahu wa taala firman la wa dzakir fa inna dzikra tanfa'ul mu'minin. Tan prai hư pa ha tai kau pa ha tai kan vai មកការសពាកពាកញូព្រោបហតៃកោបហតៃកានិនងាក់ប្រៃហូម៉ាន់ហ្វាតណបអរអរងកងមុមិនអរអរងកងអ៊ីម៉ានជឿណបអល់ឡោះស៊ុបហានហ៊ូវតអាឡា Dan di dalam hasan hadis Nabi sallallahu alaihi wasallam kat hubar sabda la may yuridillahu bihi khairan yufaqihu fid din. Aga halaya ka Allah subhanahu wa ta'ala khan brai nyu ho sem ke nan tam to Allah brai nyu yol mengeung gao agama. យីនិនអងអងម៉ៃម៉ៃមីវ៉ាតេស្អៃទាំងពីរក្នុងលោហរម៉ាន់ប៉មឡាំនីតូនតូនរាយអកានហេបច្ចបាយហាសាម៉ៅទូ ហាសាប្រធានបទ Union Year ពាក់ព័ន្ធហង Fatilat Sam គឺ Bulan Sha'ban តានហុកុមហុកុមរបស់ញូតាន Bulan Sha'ban ពេលនឹងតេតាត់ម៉ាឡូមយ៉ាឡែញូគឺជាពូឡែនទីថ្ប៉ាន់បឹងពូឡែនពូឡែនកងតោឌីតាឡាំអឺថនហ៊ីជ្រីយ៉ាតែនយូមខុយនិនគឺតោហតៃមឹងពូឡែនអរចប់តែនតោតាឡាមឹងពូឡែនរ៉ម៉ាតនហូម៉ានឡែពេលកាលកាយនេះថ្ងៃកំពុងតោទីចុងពូឡែនរ៉ចប់ Pahatom gai kek painan ke bulan Ram bulan Syaban painan ke akan he tememai. Jenan dah meng bulan Syaban painan tememai gai tumpi ka painan ya swain jol meng fatilat siam ke kongto di dalam bulan Syaban yang nyengai hukum-hukum កងវគ្គវិនវគ្គវិនហងពូលានសាក់ប៉ែនពេលនេះដើម្បីជាម៉ាក់លូម៉ាតរបស់ថ្ងៃចំណេះដឹងរបស់ថ្ងៃដើម្បីការអនុវត្តងាក់អាម៉ាលអ៊ីបាតារបស់ថ្ងៃនៅព្រះអល់ឡោះស៊ុបហានាហ៊ូវតអាឡាជានឹងអ៊ុនតូឡាថ្ងៃពេលវេលាកន្លងផុតនៅលវីមកការហូឡែនលកៅឌូអាអ៊ូស្តាមូសាប៊ីនអាប់ឌុលអាស៊ីម កើតអាការហេបច្ចបាយមនឹងមនឹងមងហ្វាទីឡាតសាមគឺពូលានសាបានទីអន្តរាយូនឹងយើពូអើសនន្តរីដឡាំពូលានសាបាន maka majlis lakau doa ustaz Musa bin Abdul Azim អន្តោហេបច្ចបាយកាន់នៅប៉អងអងម៉ៃម៉ៃមីវ៉ាតេសអែទាំងពីរកងកំពុងតទួយដានប៉ាំងកម្មវិធីប៉ាមឡាំនេះ فليتفضل مشكورا بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أصرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد آه، السلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته تي أوان لن يا أنسكن هاتين أستاذ فلاح الدين بن زكريا كون جيغان أه syukur dan unskun napa hatian Ustaz Falahuddin bin Zakaria أستاذ Ustaz-ustaz kalian ya Ustaz Abdul Manan bin Muhammad dan Ustaz Ahmad bin Abdullah កងជីវគ្មិនចូលរួមបកមលំនៃបកស្រាយបកហាសាមោទៈតកតងហងបលានសាបានិមកនេះតានហរម៉ាត់កៃណបៈអមុវិវាតែនតែនទាំងពីរកងកំពុងតទុយដានទុយរយៈអឺ page IEF ផងទេទាំងពីរកោឥឡូវអ៊ីនសាអល់ឡោះតាអាឡាសង្ឃឹមឡើយអឺ موضوع ទីមលំនៃ atau phụ tam kau thêm làm này inshallah akan hi serai dan tan hộp tan mâm phạt mâm phạt nạp bạc agan kung chô rùm thùng bì cao inshallah của ta đã như nên ông mù mì wa tên kung lô mù lìa lan sạ bàn nên cia ya, chia eh, chia chia hạ sạp lan tì tập bàn nên nha ya, chia bàn tì tập bàn mông bà lan eh, eh, mông bà lan hạp lô tùa nên nha ya, mong plan mong plan al qamariyah nei mong plan uh, al hijriyah pada ini mengenai dan ya tahun kali ini dia tok dalam uh, gel kali ini dia tok dalam bulan ra jab. tok dalam bulan rajab dan ya ya hong kai ti 27 mong plan a ah, malam ti 6 6 27 mong plan ra jab. kong ji bulan ashurul hurum ji hasa bulan lum bulan ashurul hurum kong uh, plan ashurul hurum nan dan ya nyum ta jumnun nyum pa bulan rajab dan zulqa'dah Zulhijjah dan Muharram Dan hon bulan Rajab ni nau dua kelau kai ni dan ya biar kata tal bulan Syaban. Jadi tal bulan Syaban ni mengenai uh, sunat atau dalam bulan uh, sunat atau dalam nyun mengenai kelebihan atau atau nyun mengenai hukum nyun nyun apa mending. យ៉ាងណាអង្គមុខវិវាទតែនតែនទាំងពីរតឡងមកទេថ្មើនៅតាល់បកស្រាយតាល់តេតងហងអើទៅទីត្រឹមប្លានសបាននៅមកនេះយ៉ាងណាទេថាប្រយឡាយអើនៅមកនេះ fardu dan al sunat ilan al fardu hau tai tu de hasai kot nan ya tu di dalam bulan ramadan al muba al mubarak tu di dalam bulan ramadan al mubarak jadi ai au tu di dalam bulan saban nim kenai nan ya nyuci hasai al lung dalam al su sunat ta hukum au tu di dalam bulan saban nim kenai nyum ta fadilat nyu ya pem ning ilan ta hadis kong lo lo kung tu di dalam sahihain nan ya tu di dalam sahih imam bukhari dan imam muslim قال بلى أن رسول الله آه، أنني أن رسول الله صلى الله عليه وسلم كان يخص شعبان بالصوم أكثر من غيره من ذلك قول من ذلك قول أبي سلمة سألت عائشة رضي الله عنها عن صيام رسول الله صلى الله عليه وسلم لم أراه صائما من شهر قط أكثر من صيامه من شعبان كان يصوم شعبان كله كان يصوم شعبان إلا قليلا Ini dalam hadis ni mengenai dan ya hau pacamai mong fadilat atau au tadi dalam bulan Syaban ni mengenai. Ini na jeng lebih sampai pe Rasulullah sallallahu alaihi wasallam hau kumnat mu tadi dalam bulan Syaban ni mengenai au sunat tadi dalam bulan Syaban ni mengenai lu jeng au tadi dalam bulan kai kai kai mong bulan Ramadan. Mananya Rasulullah sallallahu alaihi wasallam mu tengau au sunat tadi dalam bulan Syaban ni mengenai lu chi chiang ket ơ to ti talam plan krai krai krai mong plan krai mong plan ramadan nam kni chini ơ sunat nan nan ya cứ ket ơ to talam plan sa plan nam kni lu chiang to talam plan plan krai krai kia to talam hadis nam kni nan ya to talam bopono abi salamah kala kat husuna pa ummul mu'minin aisyah radhiyallahu anha la សួរមកអើរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំម៉ានញអើសុណាត់រ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំពួកអ៊ុមុលមុមីនីនអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាកាត់ជាប់ឡាយកាត់ទៅហុំតាបោះរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំអើតតឡាំប្លានឡៃអឺអឺអើតទីត្រាំប្លានឡៃគងលូជាងកាត់អើតទីត្រាំប្លានសាក់បានអូកាលារ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំអើតទីត្រាំប្លានសាក់បាននឹងគ្នាហាប្លានប៉ៅ tankala baila tantaya Rasulullah sallallahu alaihi wasallam a tadi 13 Sya'ban mungkin nan yatqi tadi 13 Sya'ban yanan tadi dalam hadis mungkin la nan ya lafaz hadis mungkin la baila Nabi sallallahu alaihi wasallam tengau a tadi 13 Sya'ban mungkin nan ya a hablan pau tapi tu jung hadis kala Rasulullah sallallahu alaihi wasallam a tadi ở mà nay như ở tôi đi làm làm sạp bàn em cái này nhá ở cái mông cái mùng như cái mà nay như ở hô hô hô tiêu hô ở số nát lô tôi đi làm Ah, ah, pa ha plan tu tram plan saban dan oh, nyana jang ta ulama meneng kat bai tarjih mananyo tarjih ah, tarjih meneng munyunan ya ibnu mubarak la ibaga la Rasulullah sallallahu sampai Rasulullah sallallahu alaihi wasallam lam yastakmil siyam sa'ban inna ma kana yasumu aktharuhu Kala Rasulullah sallallahu alaihi wasallam nem kene nan nan ya kat au to ti tlam au sunat to ti tlam plan sa pa nem kene nan ya kat au phek lu mong nyu. Mana nyu nan ya Rasulullah sallallahu alaihi wasallam to tlam plan sa pa nem kene pem nem Rasulullah sallallahu alaihi wasallam au au phek lu mong mong to ti tlam nyu mana nyu au hau hasa phek klau to ti tlam plan ni nao. Mana nyu to ti tlam plan nem kene Rasulullah sallallahu alaihi wasallam kat au sunat lu ku to ti tlam plan sa pa nem kene. wa siyamu sa'ban afdal min siyami ashurul hurum pelana ke lai al au sunat tu di dalam bulan sa'ban ni nah nyu dan nyu afdal jijeng au sunat tu di dalam bulan ashurul hurum al sunat tu di dalam bulan sa'ban ni nyu siyam dan nyu afdal jijeng au sunat tu di dalam bulan bulan ashurul hurum tong pai nama kena ni bulan muharram dan bulan eh, rajab bulan rajab bulan Zulqa'dah, Zulhijjah dan bulan Muharram nam kenai. Jeng gala au sana di dalam bulan Sya'ban nam kenai nyusiam dan afdal jeng au di dalam bulan Ashhurul Hurum nam kenai. Dan gala au sunat atau eh, di dalam bulan Sya'ban nam kenai afdal dan nyusiam jeng au sunat kai-kai tong atau di dalam bulan kai-kai mong atau eh, di dalam bulan kai-kai mong bulan eh, Sya'ban nam kenai. Kyo kelai ba kyo kelai kyo la au di dalam bulan Sya'ban nam kenai nana nyu nam kenai tamsel yo Terkait mengenai semiang telau mong semiang sunat telau mong far fardu. Po semiang sunat telau fardu នឹងគ្នាអតោសៀងសុណិតឡៅអាហតៃមុហ្វរទូនឹងគ្នានិនយាជាជនីសុណិតអងវកអងវកតោកងទេកងកពេងនិលានិនយាអ៊ុលម៉ាពេងសុនសុណសុណរវ៉ាទីបសុណិតរវ៉ាសុណិតរវ៉ាទីបកងញូនឹងជាជនីសុណិតកងអាហ្វតលជាងសុណិតក្រៃក្រៃទាំងពីរកយោសុណិតឡៅមុហ្វរទូនឹងនិនយា atau sunat arawatib telau mong fardu atau hatai mong salat fardu nan nanya nyutang pakenop nyutang pakenop pak uh, atau nyutang pakenop pak jepak loh lai atau kerang tu di dalam fardu nan Jangan jengkela au sunat di dalam bulan Syaban ni mengenai kong ji au sunat telau mong Ramadan nan nan ya nyu to dalam uh, nyu nyu jauh ka uh, jauh ka seming rawatib nan ya Seming rawatib nyutang bal, nyutang pakenop, pak loh lai uh, far, fardu tadi dalam bulan Ramadan uh, uh, seming uh, seming fardu banyu dan yang kau nan ngai kala uh, sunat tadi dalam bulan Syaban nan nyutang pakenop, pak loh lai kung ta kerang uh, tadi dalam uh, tadi dalam bulan Ramadan al mubarak nama kenai. Yanan ya jeng lai ba yanan ya jeng jeng Rasulullah sallallahu alaihi wasallam lai ba lai Rasulullah sallallahu alaihi wasallam kau uh, sunat tadi dalam bulan Syaban ni kenai លូជីជាងកាត់ឌីមគ្នាអើតទី3ប្លានកៃកៃយ៉ាកុំតាលហ្វាសហាឌីសឡារ៉ស៊ុលឡោះសលឡាឡោះសឡាមអើតទី3ប្លានសាប៉ានឹមគ្នាហាប្លានក្នុងអតានាហាប្លានក្នុងគ្នាតទៅពីត្រឡប់មកនឹមគ្នានេះញ៉ាញូទីហូកានរ៉ស៊ុលឡោះសលឡាឡោះសឡាមអើហាប្លានក្នុងអូខ្ញុំតាហាឌីសកៃហូបបច្ច័យខាងនេះឡារ៉ស៊ុលឡោះកុងកានូស៊ូអ៊ុមុលមីមីនអាអ៊ីសារ៉ាឌីឡោះអានហាកដហូឡាទីហុំតាបោះរ៉ស៊ុលឡោះសលឡាឡោះសឡាមអើហាប្លានក្នុង hablan kenop yau ka au tu ti tram plan Ramadan o mana nyu tu tram haplu tu hablan nan Rasulullah sallam au kenop nan au kenop hablan nan nan yo tai tu de au plan Ramadan al mubarak kong chi au fardu nan man ri ai au sunat wa Rasulullah sallallahu alaihi wasallam ti hum ta au kenop kenop hablan o melingkan tu ti tram plan saban ni ket au lu jeng tu tram plan plan kai kai eh tan hikmat kong Rasulullah sallallahu alaihi wasallam ketika uh, lo tu di dalam bulan Sa'ban ni ke mula haid banyu nam kenai kyo au tu di dalam bulan Sa'ban nam kenai nyu tam sel nyu chi tamrin mana nyu chi chi ka lom hat pahat gup pahat gup trai nam kenai nan ya au telah mu au tu di dalam bulan Ramadan metal inan habin la ya trai nam kenai au tu au sunat tu di dalam bulan Sa'ban nam kenai nan ya nyu pasram gup trai au fardu tu di dalam bulan Ramadan al mubarak កងញូងែប្រកៃអកងកងអើនឹមគណីទីហូលប៉ាខាងអទីហូក្លេក្លៅខាងអទីហូត្រោដួនងខាងអកយោហងសបបកិតនឹមគណីគេហូបស្កាំហូបប៉ហាំអើបកិតនឹមគណីតទីត្រំប្លានសាបានអលប្លានសាបាន កងអកងត្រំមប្លានរ៉ាម៉ាដានអលមបារកនឹមគណីយោណានយោចឹងយបើណាយ៉ាងនេះចឹងឡើយបែរថ្ងៃនឹមគណីត្រឡប់មកទីនៅប្រទេសកាន់ស្មៀងហ្វរទូនឹមគណីប្រកបដៅប្រទេសនៅ បកោឆ្មៅនៅមស្ជីតប្រណៅទានស្មៀងសុនិតនឹងគ្នាអន្តទាននឹងគ្នាគេទៅមើលត្រាំហ្វរទូបទេហងទាននឹងគ្នាហូកូសូតានហូតម៉ាក់នេះតម៉ាក់នេះណាមនុស្សញូយ៉ាវកៅនឹងថ្ងៃអឺសុនិតទៅទីត្រាំប្រានសាបានកងញូនឹងគ្នាជាសុនណាជាសុនិតកងអាហ្វដលជាងអឺ afdal ជាងអឺសុនិតទៅទីត្រាំប្រានក្រៃក្រៃនោះណាក៏យកញូមតាហិកម៉ាត់សបបញូយ៉ាវនេះថ្ងៃអឺដល់កៅចូលរួមនៅនឹងវិញសអល់ឡោះថ្ងៃអាកាន់ឲ្យចូលរួមបកស្រាយទៅចំណុចក្រៃក្រៃសង្ឃឹមលែកញូនឹងគ្នាតាមមុនហ្វាត់ណាប៉អងមុវិវ៉ា តាមតាមតាមទាំងពីរកោអัลฮัมឌុលីឡាម៉ាជលីសផតផតឈូគូរអូនពូនប៉ាអ៊ូសាស្មូសាប៊ីនអាប់ឌុលអាស៊ីមកងកាត់ហៅហេបច្ចបែមងភូសុណិតអើតទីតឡាមពូលានសាបានយីនិនហាកេកងកាត់ហៅហេបោស្រែងពេលនិនទើអេបោលេអឺនប៊ីត្រៃមហាម៉ាត់សល្លោះអាឡៃហ៊ីវ៉ាសាឡាំកាត់ទីហៅអើហាប់លានកណប់អូតើតាពីកាត់ពេលនិនមិនញូអើភាក់លោហ្គៃហ្គៃកំតោអ៊ីឡាមពូលានសាបាននិន Inen ho manele al sunat to di lampulan syaban penen yu di antara bu al sunat kong pot pot afdal kong nabi kai Muhammad sallallahu alaihi wasallam kat pot pot mu trao ne ti ngo bu al sunat to di bulan syaban penen មកការទន្ទឹមហងត្រៃវិញហៅហាមាត់ប្លោហៅថាប្លោពាក្យប៉ុនបកាបកាសុនណាតោទីតាឡាំពូលានសាប៉ែនវិញគឺត្រៃវិញយ៉ាវ perlukan ở sunnah to di dalam bulan Syaban ដើម្បីគេដើម្បីថ្ងៃហ្វឹកហាត់រូបថ្ងៃដើម្បីថ្ងៃហាត់រូបថ្ងៃអឺពេលណាបុលារ៉ាម៉ាតុនពេលហ្នឹងតាល់ម៉ែគឺត្រូវអាចអើបុលារ៉ាម៉ាតុនហងហងមិនញអើហងស្នាំងប៉ុន្តែបើសិនណាជាលេថ្ងៃហូតែហាត់អអតាពុនគេតកៃអើសិនហ្នឹងមកការពេលណាបុលារ៉ាម៉ាតុនម៉ែតាល់អើហ្វរទូម៉ែតាំងពេលហ្នឹងញូអាចងាក់ប្រែថ្ងៃពេលហ្នឹងគឺអឺ ហ៊ីណាសម្រាប់រូបត្រីហ៎មនុស្សមឹងអាកាអ៊ីស្លាមមនុស្សមើលអាកាអ៊ីស្លាមកងកាត់ខ្សោយការអ៊ីម៉ានរបស់កាត់ពីនឹងដោយសារពីឡាយកាត់ហូហ្វឹកហាត់អគេអមកនេះគឺជួនកាលអាចងាក់ពេលគាត់នឹងស្នាំងហ៊ីតឡៃតតទីតឡាំបូឡារ៉ាម៉ាតនមកកាហេតុនឹងថ្ងៃទាំងពីរកោយ៉ាមើត្រោ ពាក់ព័ន្ធហងព្រោះអសនិនតទីបូលានសាបានកាយោញូគឺជាបកាសំណាមងនពីត្រៃមហាម៉ាត់សល្លាហ៍អាឡៃវ៉ាសាឡាំយ៉ាឡេត្រៃយះណាំណបសំណារបស់នពីត្រៃមហាម៉ាត់សល្លាហ៍អាឡៃវ៉ាសាឡាំមកខានយ៉ាប្រែត្រៃបឡូកាន់ព្រោះអសនិនតទីតាឡាំបូលានសាបាន Maka hatai menengkai uh, majlis lakau uh, doa napa Ustaz uh, Ahmad bin Abdullah កាត់អាកានហេបោស្រ័យពាក្យពាន់ហង អាសាប្រធានបទយូនិនយើពាក្យពាន់ហងហេឌីសហេឌីសកងហាមខៈអឺមឹងអើតោទីតាឡាំពូលានសាក់បានហាពេលឡៃអឺហាំទៅពូលានសាក់បាន កន្លងផុតនឹងពេលនេះពាក្យពាន់វាវិញហងម៉ាសាឡានេះតើរឿងកៅញុំពេលនេះយូយពើមនឹងតែកោលកងរជាពេលនេះយូយ៉ាពើមនឹងពេលនេះគឺហៅកាប់ឯឧស្សាហ៍អាម៉ា ป็นอับดุลลอฮ์อุนโตฮีบอสไรอัตปูนปัจจัยมึงกึงกาวนีฟัลยาตาฟัดดลมัชกูรอบิสมิลลาฮิรราะห์มานิรราะฮีมอัลฮัมดุลิลลาฮิร็อบบิลอาลามีนวัสซะลาตุวัสสลามุอะลาอัชรอฟิลอัมบิยาอ์วัลมุรสลีนนบีนามุฮัมมัดวะอะลาอาลีฮิวะซอฮบิอัจมัยน์อัมมาบะอัสสลามุอะลัยกุมวะเราะห์มะตุลลอฮิวะบะเราะกาตุฮ์วะอะลัยฮิสสลามุอะเราะห์มะตุลลอฮิวะ Inan hatai mengislamkan hormat Natal Rais Majlis Ustaz Falahuddin bin Zakaria dan jenengan gail ka hormat Natal Ustaz Abdul Manan bin Muhammad កងជាបើគ្មានប៉ាំឡាំនេះតែនេះនឹងកាយឧស្តាតមូសាប៊ីនអាប់ដុលអាហ្ស៊ីមកងជាបើគ្មានប៉ាំឡាំនេះតែហៅអោកាយលកោហរម៉ាត់អតាលអូម៉ៃមីវ៉ាទេសអៃតំពេះកងតទីដានប៉ាំងកម្មវិធីបកស្រាយហុកកំប៉ាំឡាំនេះសង្ឃឹមឡើយ Kau tak pih kau tutul manfaat mengku hata kau apa malam ni. Dan jangan kau cerita apakah pada waktu ini nanti hulan curum hasa semnu kau kong ustaz kau pak mengenai tentang hong hadis hadis kong dah Nabi sallallahu alaihi wasallam hau sebut di dalam hua uh, lamblan syaban mengenai. Inan dia hormat beliau mengenai ustaz Musa hau hi pak menghadis hadis Nabi sallallahu alaihi wasallam kong uh, targib atau cemrun berkaitan dengan pikau perlu mengkuat eh, senat di dalam bulan eh, Syaban dan yang nangai mata hadis mendeng kong dal eh, ham kha dan tau hum kuat di dalam bulan Syaban nangai ya hadis hasan bang hadis Abu Hurairah radhiyallahu anhu kong Rasulullah sallallahu alaihi wasallam husabda lai idzan idza intasafa idza intasafa Syaban fala tasumu hadis ini gaya dibuat mung imam uh, at-tirmidzi dan imam abu dawud dan kaya kaya nak ini bimana hadis nanya bimana lay habin lay uh, hamtah dan syaban metal habin lay nyu temu mung hamtah syaban nak kata atau nak akhir teh cuyuh ini uh, ya hadis ini kira bide sallallahu alaihi wasallam hukah pak gangga kong sunat dalam bulan syaban dan dia hatai mung hamtah Sya'ban bloh គឺហុកវេអអយ៉ាងนั้น hadith នេះទីបោះលើមនុស្សមនុស្សអ៊ុឡាម៉ាគាត់ហៅវាតម្លៃអតោយុលតសហេ hadith នេះក្តីមនុស្សមនុស្សអ៊ុឡាម៉ាក៏លើ hadith នេះជាប្រភេទ hadith សហេតែមនុស្សមនុស្សមុនកាយលើ hadith នេះជាប្រភេទ hadith តអេហ្វអឺ hadith នេះកាយកងអ៊ីម៉ាមអស្សាហ្វីរ៉ាហ៊ីមហ៊ុលឡោះតែអ៊ីម៉ាមតែមនុស្សមនុស្សមកមធ្ហាប់អ៊ីម៉ាមអាហ្មាត់មើងងាក់ជាផោះតាំងឡើយ happenlai tal mai ham tơ bằng plan sạ bền cứ thế họ dạo ở ở họ cua thế ở sunet ở thế nên hôm nay là gần ham khác bằng vụ ở sunet mà liên canh ta gần không đây là có tổ ở cam cam ở tàu là tổ ở sunet chơi rơi rơi một lao mai như là vụ ở bọc kết do cả ở cái sau mà tàu cái chip kia nên hạt thế này giờ lại cái yêu mày vợ yang hubak selai kengok atau pijak kengok penilai mendeng ulama lain sahih dan mendeng mong ulama lain yu dan cuy berpahit hadith eh, ta'if dari sa hadith ni yu leban hong hadith kai kong imam Bukhari dan imam muslim hau hi eh, rawi hadith hasa kong nabi sallallahu alaihi wasallam hu sabda lai la taqaddamu Ramadhan bisawmi yaumin wala yaumain illa illa rajulun kana yasumu sauman falyasumhu bi mana la chuy hư patalau ơ ramadan nan hong hư ơ talau nan hagai atau tu gai mà lên căn sau gang con đa nhu tu ơ cam cam tịch này mai mà ca pe nhu ơ vậy ờ thì làm hadith này nên nhớ chia phó tang và chạc hàn lấy hầu ham khá ồ lồng pe con thể ơ hà tài mong ham tơ mong xạ bèn lồng cái này nên ម្លេងកាន់តែទ្រកាយជុងនឹងមិនផងទៅអ៊ីលអើអេទីម៉ាលអើគ្រីនឹងអើសងសំណាងគ្រីយ៉ាងនឹងទិរិយហាឌីអ៊ីម៉ាមបូខារីដែលហាឌីអ៊ីម៉ាមមូស្លីមកងជាប្រភេទហាឌីសាហេច្បាស់ឡើងគ្រីនឹងញូលវិនអតោញផ្ទុយហងហាឌីកាងោឥឡូវនេះជឹងអ៊ូឡាម៉ាមកនៃ ហូហ៊ីតារជេអតោហូវីតម្លៃឡើយអឺហូគេអហូនៅលេកាងប៉ាហារ៉ូសគេគេអើណាជំហរអ៊ូឡាម៉ាលេកាងប៉ាហារ៉ូសគេអើ រឿងហុកខែអូមកអើទោះជាមេតាលអតៅពេលវេលាមេហាំទៅហ្មងសាក់ប្រានមកយកដែរប៉ុន្តែលក្ខខណ្ឌអើគ្នានឹងគឺសម្រាប់រឿងឡៃសម្រាប់រឿងកងដែលកាត់ទៅអើជារឿយរឿយកាត់ទៅអើកម្មកម្មហើយអតៅរឿងកងដែល ផងកាត់អើលោះណៅហុកងាក់ពេលបាក់កាត់អើសម្រាប់ព្លានរំតនកាត់អើហូននៅពេលឡែកងកាត់អើកាត់ផ្សំអើមកអវលព្លានមកសេងកើបេមតាលហាំទៅបេមតាលអខិននឹងងាក់ពេលកាត់គ្នានឹងយកកាន់ទៅស្វាហាប់យកកង hingga pekat terutrom olam pak pu kan kan nan nan jumhur ulama la garnan ku hau thamada hom ta ham kha o malin kan ta mai tal tua gai akhir atau ha gai akhir mong chung plan kan nan te ka kha pe pe ka yo hui de ka ihtimal ហើយទៅអេះទីម៉ាលទៅអើបសងសំណាងកណៃអើលយ៉ាអរំតនបរំតនយ៉ាអរំតនអបសាបែនគេណៅអ៊ីននទៅរីហាឌីសនេះយ៉ាហុបជាហុបជាគេឡើយអទីស៊ីឧឡាម៉ាផងកងដែលកតរជាហាឌីសនេះកណៃកលហាឌីសកងកងអនកណៃណកលតអី អាចអឺហូចាំងបដាញអតើមួយម៉ែអាម៉ៅជឹងអដោយសារប្រទេសហាឌីសហេជាខានលើអឺញូមត្រេនិនអឺហូយ៉ាងนั้นដូចនេះសម្រាប់គូចូលរួមបំលំនេះសង្ឃឹមឡើយម៉ាសាឡាហាសានេះទៅហូបរមលំទៅពីកៅពេលនេះតែមកតឡាមកក៏ត្រូវប្រិនបាត់កាយសង្ឃឹមឡើយដូចតែបច្ចុប្បន្នហាសិលស្កាបំលំនេះសង្ឃឹមឡើយហូម៉ាន់ហ្វាតទៅពីកៅវ៉ាសល្លឡោះអាឡានប៊ីណាមូហាម៉ាត់វ៉ាឡាអាលីហ៊ីវ៉ាសាហ្ប៊ីហ៊ីវ៉ាសាឡាំ Alhamdulillah majlis phat phat syukur on pun apa Ustaz Ahmad bin Abdullah កងកាត់ហៅហេបច្ចបាយពាក់ព័ន្ធហងហាឌីសហាឌីសកងរងហាមខាទីហូបហើយអឺសនិនអហើយពេលឡៃហាំទៅពូលានសាក់ប៉ានពលានតាល់ម៉ែជានិនហាគេកងកាត់ហូយបោស្រាយគួយនិនគេបោលេពាក់ព័ន្ធហាឌីសកងកាត់បោម៉ែហាឌីសកងរងហាមខាទីហូបហើយអឺអសខាយ៉ាលេតមើហាំទៅសាក់ប៉ានម៉ែពេលនិនគឺមនុស្សអ៊ូឡាម៉ាលេលេយូគឺជាហាឌីសដៃហ្វ dan menurut ulama lek nyui kerja hadis uh, sahih. Inan panta ia sarap saktai mawa ia pialo meng al ulama al hadis kala hadis kanan គឺជា hadis កង dhaif យ៉ាងណាបើសិនណាជាលែកញូគឺជា hadis កង dhaif មិនញូក៏អាចអើសនិនហៅបើទោះបីជាហតែមងហំទៅបូលានសាក់បានដែរគឺត្រូវអាចអើ sunat hau ka yo yong tui hadith hadith lo lo ka ka kong yu chia sa he kong ti hau khilaf ulama o ហូមណាឡានប៊ីសល្លាហ៍អាឡៃហ៊ីវ៉ាសាឡាំពេលហ្នឹងគឺកាត់អើសណាត់លោតទីដឡាំកូឡានឆាក់ប៉ានតែណាគេកងកាងហាមខាងពេលហ្នឹងយកឧស្សាហ៍អាម៉ាត់កាត់ហូយប៉ោមៃយូននយកអើតឡាមងបូឡានរ៉ាម៉ាតនពេលហ្នឹងហាយអតាពុនតកែហូមណាឡាអើតទីចុងបូឡានឆាក់ប៉ានណាយបាកាន់យូអើគេកងកាងហាមខាងហ្នឹងយូននយកអើ Hagai ataupun Tuagai ở thì ta làm mà nếu như ở ta làm gương cao thì hốt bài lại ở mà thì hốt bài lại ở cái nên cứ gần hàng khẳng ពីនឹងអ៊ីបោលេពួកអសុនិនតទីតាមពលានសាក់ប៉ែនប៉ែនបើទោះបីជាហាំទៅមកពលានសាក់ប៉ែនក៏ដែរគឺថ្ងៃប៉ែនគឺអាចអាចឲ្យហូធម្មតាយកជាពិសេសញូកងកងការក៏តអរម៉ាតនអអតពុនកាត់តែងតែអថ្ងៃថ្ងៃអ៊ីស្នេនថ្ងៃខមីសថ្ងៃគេនឹងគឺកាត់អហូធម្មតា តែអ៊ីនសាឡាកម្មវិធីបន្តនៅកែនេះនឹងយើមជ្ឈលីស្លកៅទូអានប៉ាអ៊ូស្តាសអាប់ឌុលម៉ាណានប៊ីនមូហាម៉ាត់អ៊ុនតូហេបច្ចបាយមឹងហ្វាទីឡាត់ងាអ៊ីបាតានតូទីអោកតអលហ្គោហ្វឡាយ៉ានីតូទីដឡាំ bulan uh, Syaban kong uh, manusia yang pernah ketihau uh, mutra'o uh, ngaim amal ibadat tok di dalam yang pernah maka majlis uh, lekau napa Ustaz Abdul Manan untuk ket uh, hi pacbai pa uh, tu ni fajatafadal masykura بسم الله الرحمن الرحيم الحمد والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته أول ببيهولن كروب قرب تن Natal نتال رئيس مجلس تن آه، أستاذ Ustaz Kong Jiwakemen Sepi Hong هلن تن هو hawa Kurtat Unapa Allah wa ta'ala Con Allah subhanahu wa ta'ala Izin hau aniyat Về gai tông pi cao Ông mê tam cao di dalam majlis phát phát pot mulia Kong phát, pot Hau pahla mong Allah subhanahu wa ta'ala nên Nanyah majlis pahata kau Pahatakan menggenggau à, Ukama terai Jebesah à, Tiak tông genggau Hakik kong tiak jau Ngak nhau Nào Tớ nhìn em gái à, Hau ba ở gái Korup hormat natal hatian kaum muslimin dan muslimat tong pi kong to ah, tui dan tegau tengok pu uh, ah, meku ilmu tengok pu pahata kau ni. Inan tak tong hong uh, uh, kong <clears throat> rais jalsah atau rais majlis nan jahu dok menglen untuk pecebah menggenggau Bunga bunga ibadat di dalam pel-pel kong manusia lalai pel-pel kong yang tihau PO Brunel ថ្ងៃខំងាកទីពេលពេលហ្នឹងនិយាយខ្ញុំមតាហ្វៃឌីឡាត់សែមកគឺផុតផុតលោជាពិសេសញោមនុស្សមកហ្វៃឌីឡាត់សែមកគឺអើសុណាទីបូឡានសាបានហ្នឹងឯងកងទេហូម៉ាត់ញោមកឈៀមូសាប៊ីនអាប់ឌុលអាហ្ស៊ីម មនុស្សមកហេតុផលហេតុផលសបាប់សបាប់កងហាប្រៃអឺអលសុណាទីដឡាំវឡានសាបានយោហូវ៉ាជីឡាត់សាមកៅលោនឹងគេហមត់មកប្លោតែញ៉ានកាមនុស្សមកអឺសបាប់ហេតុកងហាប្រៃអឺសុណាទីឡានសាបាននឹងយកវ៉ាហ្វាជីឡាត់សាមកៅលោនឹងគេ nên nhớ cái do uh, bulan Sha'ban uh, chia bulan con uh, manusia là lai mang nhau hầu mượt rau ô nạp bạc nhau hầu khâm ô nghe hạt tôm amal ibadat di ta làm nhau walaupun a cái walaupun amal cái cái cái đây chia sẻ ya cái nabi sallallahu alaihi wasallam hầu riwayat mang An-Nasai nanya hasan hadis mang Usama bin Zaid radhiyallahu anhu ma kan hom jalai ya Rasulullah لم أرك تصوم من شهر من الشهور ما تصوم من شعبان قال ذاك شهر يغفل الناس عنه بين رجب بين رجب ورمضان وهو شهر ترفع فيه الأعمال إلى رب العالمين فأحب أن يرفع فأحب أن يرفع عملي وأنا صائم Inan hadis ni nanjah riwayatnya An-Nasa'i. Maknanya Usamah husun apa Rasulullah la wahai Rasulullah. Hau mata alan bah alan bah Rasulullah. Apa plan lain hasan mengatom-atom plan nan ya ka Rasulullah au meng plan Syaban. Yakni Rasulullah au sunat plan Syaban lo be pe. Ya kat hormat meng ustaz-ustaz tiga hau pau meplong. Hamba bertanya, oh Rasulullah, ah, kenapa hafalan melainkan uh, Ramadan, yakni uh, fardu Ramadan. Dan ini dengan hamba bertanya, oh Rasulullah, uh, lo cenggam melainkan tanya bulan Syakban. Ini kan usama husul, uh, hau suhu Luana Rasulullah hau jawab, Zaka syahrun yaufulun nasu anhu. Yo nyau nan jeplen, kong pong manusia nan lelai mengyau. Ya ni hu mu tegau o napa nyau hu ga demlai o apa nyau. Luana nyau nan tau di antara raja dan Ramadan. Ha nyau tau di antara bulan-bulan kong muli, bulan Rajab. Ya kat tegau hu tham mai bloh le bulan Rajab di hasa bulan mang jumnaum jumnaum mang jumnaum bulan-bulan kong muli nan ya bulan kong haram yakni kong Allah Subhanahu wa taala wa fadilat semeke di dalamnya ulo jam bulan kai-kai eh, nanya bulan Zulqa'dah, Zulhijjah, bulan Al-Muharram dan bulan Rajab kong tegai kepong tau di dalamnya ni inan manusia mengetahui pak bulan Rajab kuyonya bulan mulia kuyonya bulan eh, kong Allah subhanahu wa ta'ala pak terjatnya inan manusia mengetahui nampaknya umang zaman jahiliyah maya Ah, yang berkaitan dengan Rajab Rajab Mudar Yang ini kalau Kau sempuan Mudar Tuan jinan ngai gam-gam telah nan mu tiak nampak nyau ci pisah kau sempon mudar. Tuan jinan ngai di dalam Islam tak tanya mata fa jelat sam pak nyau. ah, gam mu tiak pak nyau. Tuan jinan ngai bulan Ramadan kong hatai musabban. di bulan kong ah, Allah Subhanahu wa taala apa fa jelat Allah Rahman kong lo berkan bulan maaf ampun. Ini manusia tidak nyau, kau amal di dalam nyau semuanya tarawih. uh, fardu Ramadan dengan amal sedekah uh, kai-kai lu di bulan Ramadan. Hinan bulan Syaban yang lalai mengnyaw. Oleh hinan ya Nabi kan la kayawa bulan nan phong manusia lalai mengnyaw nan ya nan ya uh, ờ, Rasulullah uh, lu nan. Dan hinan gai nyaw chia plan mending mengulang hai la uh, ta fadilat sama kau Ah, nabi alo di bulan Syaban ni dan dia bulan kong gang pau atom atom amal neopa pau tong alam. Ya ni gang pau amal amal kong ni manusia nya dan dia napa Allah Subhanahu wa taala. Inan apa bulan ah, Syaban ni. Dona nabi kan le maka kau enam, kan bagai gang pau amal kau walhal kau kepung to a. Walhal kau kepung to a. Dona gapo amal kau nan dia kau Ờ, gần năm, ờ, và nam dan kau tama kau oleh hinanya kau palolo mengplani nabi celai le nan inan pel wilia pel wilia kau enggak badan atau amal manusia nga nanja ya ka hagai hamlam nanja muta tawabang nanja pel subuh dan nga pel Ta dan nyen nga lam hatin nan mte ga ga som ga chim dan nyen nga bulan Sya'ban dan nyinan gai ti akhir umur kong pel gai pi umur nan gang pao amal no gai nan pel vilia pao amal nan mata pa yo ka menung mong nhau nan ya pa bulan Sya'ban ni ki yo la pel gai pao amal hai ha gang nom ngo nan ya Allah Subhanahu wa taala akan hisu malaikat kong pao amal neo ហើយមែននេះលិនកៅទុកងាក់គេឥឡូវញោមអាការនេះឆ្លើយ អឺទុយជាក់ស្ដែងកងថ្ងៃកំពុងអ្នកគេនឹងយកអាការនេះឆ្លើយហងអល់ឡោះស៊ុបហានវតាឡាយលថ្ងៃកំពុងទៅអើមកការខ្ញុំឆ្លើយលថ្ងៃកំពុងទៅអើថ្ងៃទៅងាអាម៉ាល់នេះងាអាម៉ាល់ទេខ្ញុំអាការនេះឆ្លើយហងអល់ឡោះលថ្ងៃទៅងាអាម៉ាល់ទាំងពីរនឹងអតាបទុយនៅវថ្ងៃងាម៉ាសៀតអតាថ្ងៃងាបកាកញ្ញាខ្ញុំអាការនេះខានឹងអល់ឡោះស៊ុបហានវតាឡាទុយយើងកៅនឹងតែញ៉ឹងងាតែហាឌីសកែកែកែកងបញ្ជាក់ uh, ah, mong fadilat sia maka ngak amal ibadat di pel konggang lalai ya ka nabi saw alaihi wasallam lam hasan hadis nabi la wasallu bil lail wan nasu niyam tadkhulul jannata bi salam ina nabi la tan phong hau semeng wa tikun malam wal hal manusia nan tok dai yani malam cho ah, gang tok dai gang tok sumra bulan tekuk semeng ah, sunat semeng tahajud semeng qiyamul lail maka dia tahu pahala lo memang Allah Subhanahu wa taala. Lonyo mengcemnam amal-amal kau ngak buat dia hutmo surga. Dan nyinan gai ya ka Nabi hu bersabda hasan hadis kai ke ah, bada al-islam ghariban fa sayaudu kama bada fatuba lil ghuraba. Faqila ya Rasulullah wa manil ghuraba? Qala alladziina yuslihuuna idza fasada an-nas. Wa fi riwayah ណាសុនសាលីហ៊ូនកលីលូនហ្វីណាសិនស៊ូអ៊ីនកាធីរហៅរីវៀតញូអូលេះអ៊ីម៉ាមអាហ្មាត់ makna ញូអ៊ីស្លាមនឹងញូចាប់ដើមមកនឹងយ៉ាហងការីបយ៉ានេះហងចម្លែកមនុស្សកងប៉ាន់ញូនឹងតកៃគេយកចាប់ដើមមកនឹងយ៉ាណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំហតឯងលោះណៅណាប៊ីដាវ៉ាហតឯងមកមនុស្សហៅប៉ានអ៊ីស្លាមនឹងលោតើញនឹងគេអ៊ីស្លាមញូអាកានហេវិលត្រឡប់នៅនៅជើង gharib jemlaj gang kompanyo dan tekai ba ya nan nabi le maka phat phat sem je gang kong guraba nan yakni gang kong guraba lo nau sahabat au surah rasulullah le តាហេកែផងគូរបានឹងកងកងគូរបានឹងនប៊ីឆ្លៃលែផងមនុស្សកងសែមតលំចំណោមផងមនុស្សកងកងកិច្ចហេ yakni dipelkong manusia nan uh, hau ngak tui perintah Allah PA hau ngak ibadat PA blo nau uh, manusia nan nyau ngak maka nyau nan yeh gang kong phot phot xem ya kam ta ri viet asa na bi le phong manusia kong xem kong cạo ta kai to lom chom nao phong manusia kong ka ya ka ya kong cạo lồ nên uh, gang gang kong nhiều xem pel ah, pel kong manusia ka ya lo uh, manusia hau keun pa o lo bo nhiều xem maka nyau nan yeh ជាវាំងកងផត់ផត់សៀមយ៉ានេះពេលវេលាកងវាំងលឡាយលណាញហូលឡាយអនណានយ៉ាជាពេលវេលាកងសៀមសម្រាប់វាំងកងងាអ៊ីបាដាតនេះណានញហូប៉ះឡាមអល់ឡោះស៊ុបហានវតាឡាផត់ផត់លោនេះណានលានស្លាជុំនេះកា وصلى الله على نبينا محمد وعلى آله وصحبه وسلم Alhamdulillah majlis pat uh, pat syukur un pun pak ustaz uh, Abdul Manan bin Muhammad kong kat hau he ba srai uh, yang kebah kebai piak puan hang fatilat nga amal ibadat napa Allah Subhanahu wa taala to di dalam bulan Syaban. Jinan hakik kong len kan pau uh, tilpi di yunun ja hakik ka ustaz hau he ba srai kunan uh, ibah lai bulan Syaban kunan yu di antara bulan ko Allah Subhanahu wa taala bau hatum hatum amal Yinen Nabi sallallahu alaihi wasallam kat genam kat tmeu tkau ti pe kong gang pau amal ibadat na pa Allah subhanahu wa ta'ala ko nen khana kong Nabi trai Muhammad sallallahu alaihi wasallam ko pung to au manenyu Nabi sallallahu alaihi wasallam កាត់ខិនបតដាងអាម៉ាល់អើរបស់កាត់ពីពេលកងអល់ឡោះសុផាពីពេលកងកាំងប៉ោហាតូមហាតូមអាម៉ាល់អ៊ីបាតាតណាបាអល់ឡោះសុផានហ៊ូវតអាឡានិន Ya kamta di dalam bahasa hadis kai hadis kong riwayatnya oleh Imam Muslim تعرض الأعمال يوم الاثنين والخميس فأحب أن يعرض عملي وأنا صائم maknanya orang pau hatom hatom amal ibadat penan ke pak hari Isnin yakni hari Som dan hari Khamis yakni hari Jib maka kau enam kau temu ke kan yang patadang amal kau penan wa anasa imun kena kong kau penan kepung to jeden ong ong mai mai hatian kaum muslimin kang lo hormat Nabi dia Muhammad sallallahu alaihi wasallam kat kainan kan ke patat dang amal i patat rabak kat kainan napa Allah subhanahu wa taala kainan ke pu al nah jadi hadis ni hadis kong Ustaz Abdul Man kat au ba mai dan hadis kong lepe mai kain hau mana le គឺនប៊ីសល្លាហ៍អាឡៃវ៉ាសាឡាំកើតថ្មើធ្វើណារាំង tipe kong gang pau atom atom amal ibadat napa Allah Subhanahu wa taala kainan wal hal kat kainan kepong to kepong to au ho mana la ibadat au kainan yu yu phat phat ke phat phat mulia ti si Allah Subhanahu wa taala តែពួកអើពេលហ្នឹងគឺការចាសាការតបស្នងយូរពេលហ្នឹងគឺទីហៅទីហៅកំណត់អូណាញូទីអន្តរាអ៊ីបាតានកងកាំងផ្លាសានពេលខ្ញុំពេលហ្នឹងគឺទីហៅកំណត់អូហ្នឹងប៉ះឡាខ្ញុំពេលហ្នឹងផាត់ផាត់ប្រងទីស៊ីអល់ឡោះសុផានហូវតអាឡា Maka hal nan kerajaan mutlak di dalam bu uh, sunat di dalam bulan uh, Syaban ដើម្បីថ្ងៃក្រោយទទួលហៅពួកសែមកគឺមកអល់ឡោះសុផានហូវតាឡាអងអងម៉ៃម៉ៃមីវ៉ាតេស្អៃទុពីកងដូហរម៉ាត់កម្មវិធី បន្តនៅក្រែនេះនិនយាហូលែនលកៅទូអាអូស្តាសមូសាបិនអាប់ដុលអាស៊ីមហាបាំងតកែអនតូកាត់ហ៊ីបច្បៃមឹងហាឌីសហាឌីសកងអឺកងមយេមឹងរឿងកៅ Ờ, malam nisfu Sya'ban kemudian à, malam à, hamtar Sya'ban kemudian adakah adakah uh, ờ, nyu chia hadis kong sahih ataupun oh maka harapkan Ustaz Musa bin Abdul Azin uh, ờ, pachbai pia pon nang hadis hadis kong mye meng fatilat sem ke uh, to ti malam nisfu Sya'ban kemudian uh, falyatafaddal mashkura Uh, Bismillah, Alhamdulillah. Inan te vợ mẹ tam Inan bằng cái nên nhớ កងឧស្សាហ៍ប្រៃចំណុចលិនតកតបកស្រាយតកតងហាឌីសកុំយ៉ៃមកលក្ខណៈពិសេសណាលក្ខណៈពិសេសតទីតាមមឡាំទីហាប់លោះល្មើមកប្លាន សាបានយូនឹងគេហូមិតទោះមិនប្លោះមកព្រោះបកស្រាយឧស្សាហ៍ថ្ងៃតកតងវវិនហងលក្ខណៈពិសេសតទីតាមប្លានសាបានលក្ខណៈពិសេសតទីតាមប្លានសាបាននេះមកនេះប្លានកងមូលាប្លានកងសែម plan kong Rasulullah sallallahu alaihi wasallam patadang dan jerih reh tmeu keu to di tram plan sa ban nim kne hong kat nim kne khom prang a sunat to di tram plan to di tram plan ni dan ji plan kong Allah subhanahu wa taala ប្រមូលតានបោហទុមហទុមអាម៉ាល់អ៊ីបតាត់នឹងគ្នានៅនៅងងីបើយានណាតើតើទីត្រាំប្លានសាបានហាប្លាននេះលណាមឡាំទីហាប់លោលមើអតៅកៃទីហាប់លោលមើមកប្លានសាបាននឹង nyum ta lek kena pisah jeng eh, gai gai gai tu di dalam bulan sabanan rumuy ko ya dan te ima hadis ni mungkin inna allah la yattali'u fi lailatin nisf min saban, fayaghfiru li jami'i khalqihi illa li musyrikin aw hadis ni je hadis kong sahih te mu nyum mai amal rumuy ko pe yo ឥឡូវចឹងហាឌីសនេះគ្នាលបលសពពអល់ឡោះស៊ុបហានាហ៊ូវតាឡានេះគ្នាអ៊ីតទីតឡាំមឡាំទីហាប់លុះលមើមុងប្លានសាក់បានឥឡូវប្លានសាក់បានពុំឡាំទីហាប់លុះលមើអឺមឡាំទីហាប់លុះលមើតទីតឡាំប្លានសាក់បាននេះណាគឺអល់ឡោះស៊ុបហានាតាឡាអ៊ីណាប៉លិនលិនយូទាំងពីរព្រោះអល់ឡោះស៊ុបហានាហ៊ូវតាឡាអាហ្វអំប៉នពេលកលិនយូទាំងពីរកោមលិងកាន់តែលិនយូឡៃយើកងៈសិរិកណាប៉អល់ឡោះស៊ុបហានាហ៊ូវតាឡា អាតោលិនញូឡាយើកងតកេតអមសោមសិនខ្នងគ្នឹសទីកោតគុំគួនទីកោយិនតប្រភេទនេះណានិនយើតទីមឡាំទីហាប់លោលមើមកប្លានសាបាន Allah Subhanahu wa taala maaf ampun pikalan nyu tumpi melingkan tai tua tua kram ni nenia agang kong ngak syirik dan ti tua nyu agang kong kram ti tua agang kong nyu ke agang kong nyum saum san knong knu kum kuan kum kum kuan ti kau Yanan dua keram ni Allah Subhanahu wa taala tiada hum af ampon bagai oh. Yanan ta hadis ni mengenai nyu je hadis kong sahih kong tiada ni mengenai jauh memu amal atau tiada ni mengenai jauh perang perang tok ti melam ti hapluh lemu tok ti tram bulan sa'ban nan rumu ko oh. Kayo alai tiada ni mengenai tok kom perang ngak mong hatum hatum jenis ibadat tong pi nam kenai tetapi jauh we ka kom ka khat kom perang perang bat ngai tok ti tram pu patreus kan ibadat nan nan ya khan ya punyu jauh tui គឺសុនណះរបស់នប៊ីសុនណះនប៊ីរៀងមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសឡាមមាននហាឌីសនេះមានយាយមកលក្ខណៈពិសេសលក្ខណៈពិសេស penyunasiam loh. Jangan bai mai ialah tetapi hadis ni berkenaan tu menjalak cemna cituan dan ya pom af ampon bai tumpi melingkan agang kong saum san atau mta tai kum kun ti kau pom af ampon bai oh. Jangan hatian pun kaum muslimin kong lu mulia. Nepi dal cai khan napak phong sahabat la hai hai ya kong khen boh ahli surga nam kini bai ia napak sauganan. kong tipil kong Rasulullah SAW dan pong sahabat hakram kong tuat dalam masjid pernah bos agam kena itu bagaimana nabi kan orang ini mung ahli surga pun Rasulullah lagi dan klau klau gay kam kau ah. klau pil klau pil kong tiga gel pil sahagam itu bagaimana pun nyu ngah amal ke nanya amal pak nyu kong pertemu itu dalam surga sehingga Rasulullah SAW tazkiyah ngak sen sasai bi kinyo nun nan yah nyu pil nyu dai nyu ti hum ta to tram tai nyu nun kene kum kun atau kunong kedeh na pa hatian kaum muslimin banyu នេះនេះជាចំណុចហាសាកងសែមតាមជាជាចំណុចហាសាកងញូសែមអន្តបតមើនឹងមុនីសែនមកនេះនៅទីស្លាមសុរកាអល់ឡោះសុផានហូតាឡាអ៊ីរ៉ានទេបាយលញេមអ៊ីហាឌីសនេះគងតកតងហងមឡាំទីហប្លុលមើលក្ខណៈពិសេសមឡាំទីហប្លុលមើមកប្លានសាបានអតោកៃទីប្លុលមើតទីឡាំប្លានសាសាបានលក្ខណៈពិសេសញូយោកាកៃកៃកៃអត់ទៅទីឡាំប្លានសាបាននឹងយ៉ាងណាទីលញេមអ៊ីអមតាកោលអ៊ុលម៉ាលោតពីទី آه، لنيم إيه تو آه، آه، تو جام علماء تو تو جام تو جام علماء نيا الإمام الجليل إمام القرطبي ثان إمام أبو بكر ثان إمام أبو بكر ابن عربي أبو بكر ابن عربي كلا بكلا وليس في ليلة النصف من شعبان حديث يعول عليه لا في فضلها ولا في نسخ الآجال فيها فلا تلتفت إليه تنقل لا Kalatihum ta ta'ti talam malam ti habluh lemau mong bulan Sa'ban ti hum ta hadith lai kong chabai on to ti nim knai hu tumnuk chat atau chư chẹ na ti ngọ nyu on mana hadith hum ta hadith lai kong yai mong លក្ខណៈពិសេសទៅទីត្រាំមលំទេហប្លុះមើមងប្លន់សាបាននឹងគ្នាញុំតាលក្ខណៈពិសេសញូអតោបងាក់ពីទេនឹងគ្នាជឿទុកចិត្តអតោហុទំនុកចិត្តទៅទងហាឌីសណោ dan ក៏ទីហុំតើអង្កៃហាឌីសកងនិយាយបដិសេធមកហ្វតិឡាត់បញ្ញូអតោលក្ខណៈពិសេសទៅអ៊ីត្រាំម៉ាឡាំទីហាប់លុលមើអតោកៃទីហាប់លុលមើមកប្លានសាបាននឹងគ្នាយីនឹងគេជួយថ្ងៃនេះគ្នាថ្ងៃជិបលញ៉ៃអ៊ីណបណបញូអបិញនៅឆៃអ៊ីនៅទីងញូខ្យោហុំតើហាឌីសអតោនៅស្លៃគងច្បាស់ឡៃគងថ្ងៃនេះគ្នាអាចទំនុកចិត្តអតោជឿជាក់នៅទីងញូអ لأنه آه، آه، آه، الإمام الجليل يا الشيخ العلامة ابن عثيمين رحمه الله قال لهم يلا الصحيح أن جميع ما ورد أن الصحيح أن جميع ما ورد فضل ليلة النصف من شعبان ضعيف لا تقوم لا تقوم به حجة إذا جمع الشيخ عثيمين رحمه الله قال يلا تا Noslai បច្ចបៃមងលក្ខណៈពិសេសអតោហ្វតិឡាត់កងបច្ចបៃអេខានមងមលំទាផ្លោះល្មើមងប្លានសៈបានំគ្នាលញុំតលក្ខណៈពិសេសសៀមញុនណោពុទំពីនំគ្នាគេអឺកងប៉អំតាណោះគុំតាប៉មិនគ្នានិនយ៉ាញូជាគេណោះកងដៃហ្វជាហឌីសកងដៃហ្វកងហោអាយមើម៉ែជាងាក់ជាអំណាអំណះអំណាងជាងអោងាក់ជាហុចចាស់អំណះអំណាងជាងអោបើគេឡើងមើលមកហាឌីសនំគ្នាញូជាហាឌីសកងម៉ូឌូ Pranauta tihumta tan gang tihumta bo atau tihumta ថៅអមងផងសហបត្តិនឹងគ្នាទៅលើកដំកើងទៅប្រពងមលំទីហប្លុលមើអតោគេទីហប្លុលមើតទីត្រាំប្លានសបាននឹងគ្នាអឺតានទីហុំតោគេផងសហបត្តិនឹងគ្នានៅណាកំណត់លក្ខណៈពិសេសបញ្ញូតទីត្រាំមលំទីហប្លុលមើអតោមលំទីអកៃទីហប្លុលមើមងប្លានសបាននឹងឯង អឺតទៅពីកិលេមតា ផងអកងកងតលើក ដំកើងអតោតប្រេលក្ខណៈពិសេសលំឡាំទៀបលួលមើមុំប្លានសាបាននឹងគ្នាអតោកៃទៀបលួលមើមុំប្លានសាបាននឹងគ្នានេះញូសាមកែនឹងគ្នានេះកិលេផងអះលីសាមផងអកងកងតទីសាមតពីផងកងតពីនឹងគ្នាហកិនមុំផងសហបាត់អប្រកាន់ផងកងតពីនឹងគ្នាមុំផងតាតាពីអ៊ីនតទៅពីកិលេបឡាកិលេផង តាពីអ៊ីនកងតទីហ៊ីជាសមែនញូតទីម្លាយអលហ៊ីជាសតទីអឺតំបន់ Jaziratul Arab នៅយ៉ា Makkah Makkah Medina ទាំងពីរនឹងគ្នាគេហូបដិសេធនឹងផងតាវីអ៊ីនកងតទី Jazirah នឹងគ្នាតទី Hijaz នឹងគ្នានឹងយ៉ាបដិសេធទីងកទីងកគឿងកៅនេះបើកលែបើកលែផងតាវីអ៊ីនកងតទី Hijaz នឹងយ៉ាលបើកល لا يمكن أن نعظم شيئا بدون دليل صحيح កលែទីហូចៅអទីហូត្រឹមត្រូវអ កងហើយគេនេះលើកដំកើងអតោហើយគេនេះប្រៃលក្ខណៈពិសេសណៅប៉ចំណុចលៃហាសាគងតេតងហងទងរឿងកៅអូកាម៉ានិមគ្នាហងទីហុំតាតាលលអូនាន់ហងទីហុំតាតាលលអូនាន់យានណាអងមុខមីវ៉ាតែនតែនសបត់ហន្តីទាំងពីរយើងជឹងត្រីសរាប់មីវ៉ាសង្ខេបមីវ៉ាជឹងក្រៃបើកាឡាមឡាំទីហាប់លោះល្មើមងប្លានសាបានមឡាំទីហាប់លោះល្មើមងប្លានសាបានញូនញូននេះបើ កាហ្គៃរីហាមីនឡាយាលីញូនឹងគ្នាយកកម្មលំក្រៃក្រៃមុងតតយកកម្មលំក្រៃក្រៃយកកម្មលំក្រៃក្រៃមុងប្លានសបានថ្ងៃទីខ្ញុំតលក្ខណៈពិសេសអតោមតលក្ខណៈគិកងឆងមុងមលំកៃកៃណោយីនទីហូយកអត់គេនឹងគ្នាកំមត់តទីកំមត់តទីមលំទីហាប់លុលមើមុងប្លានសបានអតោកៃទីហាប់លុលមើមុងប្លានសបាននឹងគ្នាញោគេនេះបតឹងកាន់មលំស្មៀងអតោងាក់ជនេះជនេះមុងអ៊ីបតតនឹងគ្នាកយោ ញូនឹងគ្នាគេញូមតែលក្ខណៈលក្ខណៈញូធម្មតាយកកម្លាំម្លាំកៃកៃយកកាធម្មតាយកកម្លាំម្លាំកៃកៃយ៉ាងណាពេលនេះកងកងបកស្រាយហ្មងអឺអឺម្លាំទីហប្លុនមើមកប្លន់សាក់បានញូនឹងគ្នាយកកម្លាំធម្មតា យកកម្លាំម្លាំធម្មតាហ្មងមកម្លាំម្លាំតងកងតទីត្រាំប្លានប្លានសាក់បានពាក់តែម្លាំសាក់បានញូមតែលក្ខណៈពិសេសបើញូសែមជាង ប្លានកៃក្រៃតទីត្រាំគូអ៊ីបតាត់អើសុនិតបញូកងឧសអសត្រៃហូបកស្រ័យតែតែពីមឡាំទីហប់លោលមើញូយោកំមឡាំកៃក្រៃតទីត្រាំប្លានសាបានងៃហងញូនិនទីហុំតាលក្ខណៈពិសេសអតោមតាតលលៃកងហុំតាហាឌីសឡៃកងងាវិទេនឹងគ្នាហូហូទំនុកចិត្តអតោជឿទុកចិត្តទីងោទីងោទីងោញូអូកងបច្ចុប្បន្នហុំហ្វតិឡាត់ញូនិនកៅចូលរួមដល់នឹងសង្គមលែកញូនឹងគ្នាផ្តាល់មណាហ្វាត់ពេលទាំងពីរកៅ هذا وصلى الله على نبينا محمد وعلى آله وصحبه وسلم อัลฮัมดุลิลลาห์มัจลิสพัดพัดชูกูรโอนปนปาอุสตาสมูซาเป็นอับดุลอาซิมกองกัดเฮาเฮปัจบัยเปียปอนห้องมาลำนิสูซาบานยานีมาลำทำเต้เมืองปูแลนซาบานយានិនទៅអ៊ីបោលេពាក្យពាន់ហ្នឹងម៉ាឡាំនេះសូសាបែនពេលហ្នឹងគឺខ្ញុំតើហាឌីសម៉ានញហាឌីសកងមួយយាយមឹងហ្វាទីឡាត់ងាអាម៉ាលីបាតាតតទីម៉ាឡាំហ្នឹង ក៏ប៉ុន្តែយោងទុយជំហួរអលអ៊ូឡាម៉ាអ៊ូឡាម៉ាភាគលោកពេលហ្នឹងគឺកាត់តាត់អ៊ីហ្វមនីផងកាត់ពេលហ្នឹងលេហាឌីសកងបញ្ជាមើងពួកសែមកគឺតទេនីសហ្វូសាបានពេលហ្នឹងញូគឺជាហាឌីសកងដអ៊ីហ្វញូគឺជាហាឌីសកងខ្សោយអ៊ីនិនហូម៉ាណែលេយ៉ាកាអ៊ូស្តាមូសាកាត់ហួយបកស្រាយបងនេះគឺម៉ាឡាំនីសហ្វូសាបានពេលហ្នឹងគឺញូស្មៅហងម៉ាឡាំខ្ងាយខ្ងាយរ៉ៃ yenen trai ទីហោអាយតាក់ស៊ីស្ប៉ាកំណត់មឺមឡាំលៃអាមឡាំនេះសូសាបែនខ្លួននឹងដើម្បីបតឹងស្មៀងអូអតាប៉ុនត្រៃអើសណាត់ប៉ហាកៃអាប់ឡូតមើលសាបែនណោលុះត្រាតែរាំងពេលហ្នឹងគឺកតែងតែកាយាមុលៃកតែងតែមើលត្រាក់ទីតឡាំពូងាអាម៉ាល់អ៊ីបាតាត់ណាប៉អល់ឡោះស៊ុបហានហូវតាឡាតតិវកោមឡាំម៉ានញូមឡាំឡៃក៏កាត់បតឹងស្មៀងហើយម៉ានញូកាត់ងាអាម៉ាល់អ៊ីបាតាត់ធម្មតាណោបើទោះបីជាមឡាំនិសវសាបែនក៏ដែរ ប៉ុន្តែបើសិនណាជាលក្ខសម្រាប់អាកាហាឡាយើក៏កាត់ប៉ុណ្ណឹងទីហូទីហូគិយាមុលឡៃឡោម៉ានេះកាត់ប៉ុណ្ណឹងទីហូមើលត្រានៅទីងរឿងកៅគិយាមុលឡៃឡោអឺសម្រាប់មឡាំអូស្រាប់តែមឡាំនេះសូសាប៉ែនតាមប៉ុណ្ណឹងគឺកាត់ជាកៅងាអាម៉ាលីបាតាត់ សម្ញសុណតតេមឡាំនិនយីនិនញូតមើទីតាមប្រការកងឆងដោយសារគេតែតុកស៊ីសគេប៉កំណត់មួយមឡាំនិសវសាក់បែបហ្នឹងដើម្បីងាអាម៉ាលីបតានរបស់អល់ឡោះសុផានហូវតាឡាតែនសម្រាប់អាកាកងអើអរគុណអើបើសិនណាជាលក្ខិតអើសនិទ្ធធម្មតាអើកែសោមតពូនកែជីបអតពូនអើទីពេលកងអេប្លានបោពងបែនឹងអតពូនកាត់អើហើយកែតឡៃហើយកែគេនឹងគឺកាត់អាចងាអាម៉ាលីបតាតយោធម្មតាណា cuya kan penan to yol ba le malam ni so sa pan penan ta fadilat khas nyu ke yo ke ke yo nyu ti hom ta hadis kong sa hai tram trau meng nabi sallallahu alaihi wasallam ban chia meng fadilat siam ke to ti malam ni so sa pan nan o maka kam vithi hatai meng nan ka yunun ya harapkan lakau doa ustaz Ahmad បិនអាប់ឌុលឡាអ៊ុនតូកាត់ហេបច្បាយហាសាមសាឡាពាក់ព័ន្ធនឹងពូអើពូអើតួហកៃតឡៅមឹងពូលែនរ៉ម៉ាដនមេតាលហូមណលេអើតួកៃអាខៀរមឹងពូលែនសាបានយនឹងពាក់ព័ន្ធនឹងមសាឡានេះមជ្ឈលីសលកៅឌូអាអ៊ូស្តាសអាហ្មាត់បិនអាប់ឌុលឡាអ៊ុនតូហេបច្បាយមឹងមសាឡានេះហ្វលយតាហ្វាដលមស្គូរ៉ា بسم الله الحمد لله والصلاة والسلام على رسول الله أما بعد الحمد لله នៅបាបាក់តូនីអូវិលមកតបកាសបងថ្កែទីតាមពេលវេលាគង់ផ្នែកនេះហើយនឹងយើចូលរួមហាសាម៉ាសាឡាថ្កែគង់ដែលអូស្តាតហ្វាឡាហ៊ូទីនកាត់ហួយប៉ោមគ្នានឹងយើអឺព្រោះអើតរៃទីអាខីរប៊ូឡានឆាបានយរិនហាឌីសកងលនហូប៉ោលោះបងយើឡើយព្រោះអើគង់ដែលនប៊ីសល្លឡោះអាឡៃហ៊ូសាឡាំហៅ ហេខៈមកអវលមកហាំតើម៉ៃផងដែរពីពេលហាឌីមគ្រីតអេហ្វផងដែរអ៊ូឡាម៉ាហូវីរំឡាយហាឌីតអេហ្វលណៅផងសាហេញូទីអើហូទីគេហូអបច្ចុប្បន្នគេនឹងយកហាឌីផងអ៊ីម៉ាមអលបុខារីតអ៊ីម៉ាមមូស្លីមកងហូសបតនឹងយកហាឌីកូលិនប៉ោប្លោះគេតែដើរលហ្វាត់ហាឌីតែឆុងកាសិតហាឌីកងប៉ោប្លោះលាតកតដាមូហាឌីហាសាតគេគេនឹងយក لا يتقدمن أحدكم رمضان بصوم يوم أو يومين إلا أن يكون رجل كان يصوم صومه فليصوم ذلك اليوم آه، حديث نگاي چې په حدیث کوم صحيح دي دلام بخاري دان دي دلام صحيح مسلم غاي قوم حدیث ني نن نبي صلى الله عليه وسلم هو كان هاي چوي هغه هغه مون په تصفي هه نن ا رمضان Harai atau Tuarai melainkan gang kong dai ở nhu sau gần là cái kong ở nhu giờ này kong to ở nhu thì thân máy thân bác mà cả bình ở bác ba cái ba cái nên vậy nên thì dalam hadis này nên nhớ thì bỏ là gang kong ở từ lâu Ramadan Harai atau Tuarai ញោហត់កោអូមង្ហាលរបស់នៅមលេស៊ីហ្នឹងគឺអាចតែក្លោក្លោឈ្នេះតោក្លោក្លោប្រភេទទីសាននេះកាងកងអើ Telau hagai dekat tu hagai ni ke au ihtimal au sang senang atau ya le ya hagai dan pakai Ramadan ya le temu Ramadan ណាបាទអើបើចាត់ទុកលើរ៉ាម៉ាដនណៅយល់អើនឹងបកាយនៅការធ្វើរ៉ាម៉ាដនអើបើចាត់ទុកលើសុនិតណៅអនឹងតើតងក្នុងអើប្រភេទនេះគឺកង្ហាមខៈលំអ៊ីស្លាមគឺហាមខៈទីក្រុមហាឌីសកាងកអស់បែបមកនេះនឹងយើហាមខៈកង្កអើធ្វើយកនេះអឺ ហាលទីតួអតលក្ខណៈទីតួសម្រាប់យ៉ាងគងអើទីជុងផ្លែនហ្នឹងគឺអាចជាមនុស្សកោកាត់អើហ្នឹងលក្ខណៈអើកតកាត់អើកតរមតនកាត់កងកាត់តថ្វាមុងមុងថ្លោមហើយបប្លោះកាត់អើតាពីអបេះមកតលអខិននេះកាត់តតអើកតយកកងអតោមនុស្សកោកាត់ថ្វាណាសារអតោណាសៅលនៅកាត់ហកាព្យាអបេះមកតលជុងផ្លែននេះកាត់កាត់ព្យាយីនឹងយ៉ាងគងអើតងតធ្វើនេះកតអតោណាសានេះគឺហារ៉ូសអើសម្រាប់ផងកាត់ឯនឹងជំហរគឺហារ៉ូសអើហៅបញ្ហាអ ở thì cloud cứ cái ở snit bằng cho nên cái ở snit bằng do cái thứ không dẹp lo còn ngõ đấy cái ở mong aval mà cái cái do ở cái ở vì nên gặp con ở thợ nên thợ nên cái nên cứ អាចបែងចែកនៅជំទួរយះលេខចំនួនរបស់កិតទៅអើធម្មតាមកហើយយះលេខកិតអើមុងសាឡាមកកិតអើធម្មតាមកហើយយកទួនទួនគេហបបលអើយកឲ្យសោមអត់តអើនឹងគេជីបអត់តអើចាំអឺចំនួនរបស់កិតក្នុងកិតទៅអើកលកាយក្នុងនេះហ្នឹង ហើយម្លងហើយគេព្រេគឺគិតអើធម្មតាហូប៉ុន្តែហាគេកងដែលកងហាំខាហ្នឹងគេទីហាលទីក្លៅនេះនឹងយើងរៀងកងអើលោកនៅងាក់ប្រកិតយ៉ាប់យឿនគិតអើស្និតលោកនៅងាក់ប្រកិតយ៉ាប់យឿនហូកកោអអត់តកកអពេលរំតនថ្មើម៉ែចំណុចហ្នឹងគឺរៀងហាំខាសម្ងាត់សម្ងាត់គិតបើដោយសារតែពេលកាត់តខំកឹងអើស្និតលោកនៅងាក់ប្រកិតទ្រោមលំពេលរំតនមេតានហ្នឹងគឺកាត់ហូគ្រូអើអស់បើលំបាកនេះហាក់មកនេះនឹងយើងប្រាប់អ៊ីក្រោះ ទីស៊ីឧឡាម៉ានៅនិយាយអ៊ីក្រាអតមកក្រោះអើហូសៀមអើសម្ងាំវាងងតុងពីនឹងក៏យកអើយកទៅនិយាយអើផ្សងសំណាងនឹងកណៃនឹងគឺកាត់លេយកបើយ៉ាណាបើយ៉ាណាយ៉ាអបលោះណោយណាឯណោនេះញោហូយ៉ាអត់គេមើលបាហ្វរទូអតាហ៊ុនសនិតមើលមិនអះទីម៉ាលទីវកតោនឹងអតោទីទីពេលនឹងអឺយ៉ាងនេះចំណុចនេះគឺជាចំណុចកងដែលឡើងហាមខាក់ថ្ងៃហ្នឹងគឺយ៉ាហូស្ប៉ាកងឡា យ៉ាងខិនពេលថ្ងៃគ្នាហ្នឹងពេលហូបគឿនហូបកកពេលក្នុងរំតនថ្មើមេតាពេលគេត្រៀមលក្ខណៈពេលយល់ត្រៀមទាំងគឿនត្រៀមទាំងសាក់សក់របស់ថ្ងៃគប់សាក់របស់ថ្ងៃគ្នាដើម្បីដើម្បីទទួលមើលរំតនប្លែនកងដែរថ្ងៃគ្នាយ៉ាងងាយបតរបញ្ញោប្លែនកងផុតផុតសៀមអឺយ៉ាងហ្នឹងអើរបស់ថ្ងៃយល់លមិនមួយតាមងកាយអវលមកយើងងាក់ពេលថ្ងៃគ្នាហ្នឹងគឺឯងនៅកាយតែតែតែខ្សោយឯងកាយតែតែគេក្លោះតោគេនៅណារំខានតលគូអើថ្ងៃនៅណា យានិនចំណុចកងហាមខាទីមោះនេះនឹងយើសបបសំខាន់នឹងយើគឺហេតុផលសាកងឧឡាម៉ាបោកមកទំយាយលោលោបាំងអតោជឧឡាំងឧឡាំងកងកងនឹងយើគឺខិនបេត្រៃមិនគ្នាក្រយាលេត្រៃយ៉ាងអើមគ្នានឹងប៉ះប៉ះពលអសោះគឺកងហាមខាអរ៉ៃពួកអើស្និតរបស់កិតនឹងយាហូបជាទីកងម៉ែគឺកងហាមខាអអនឹងហេតុផលកងហាមខាកងកងបំក្រោះអើទីពេលនេះនឹងយើអើយ៉ាងកងដែលទុនខ្សោយយ៉ាងកងដែលយ៉ាងកងដែលមិនមួយ ឥឡូវស្រមឯបើឡើយអើតវកាយទីអខេដំគ្នានឹងទីហាលជាក់ស្ដែងកាំងខៈទីងោកាំងកងដែលអើអេទីម៉ាលអតោសំសំណាងអតោកាំងអើនឹងព្រោះណាបងាក់គេយ៉ាប់យឿនបាក់គប់ខ្សែរបស់កើតកងកិនគ្នាអាចខាងក្រទីពេលកងរំតនមេតាល្អនឹងគឺកើតហុកគួហុកគួអើអើ Inan sengkam lai gai tang pika ai paham yol mong masalah hasani. Wa sallallahu ala nabiyyina Muhammad wa ala alihi wa sahbihi wa sallam. Alhamdulillah majlis uh, pot pot syukur on pon apa Ustaz Ahmad uh, bin Abdullah Bang Ket kong ket hau hi ba srai pia pon hang pu al tua hagai uh, meng chung pu len sa pen pen nen chỉ nên hake kong ket hau hi ba srai pen nen uh, tgai ho uh, faham yo to pi ka ye uh, ho man le uh, hake kong ga ham kha nen គឺអើកពេលហ្នឹងអើតឡាំពូប្រមាណអ៊ីហ្ទីយ៉ាតគេនៅមិនញូអើ អើតតិជុំពេលហ្នឹងគឺជុំពលានស័កបានពេលហ្នឹងគឺអើនៀតលេអើរមតនមិនណាគាត់អើហួលេរមតនយោតមើយាគេយាបណោហបោះអេកៃអតាពុនគេណោគាត់តអេះតយ៉ាតគប់គាត់គាត់តសង្ការសង្ការប្រមាណគប់គាត់ពេលហ្នឹងគាត់អើអឺគាត់អើលក្ខណៈយ៉ាងហ្នឹងគឺច្បាប់អ៊ីស្លាម គឺយ៉ាងហាមខាត់ បើឡៃបើសិនណាជាលែសម្រាប់អាកាហឡៃយកកងកតអើធម្មតាយកកតហូបោស្រ័យទោះមកប្លោយកកងកងអើសុណិតបកៃកជីបតនកៃសោមកគេនឹងកតអើអហូបញ្ហាអតាពូនរាងកងទីហូការកតរមតនអូមកការពេលវេលាគួយនឹង អឺគនីវសម្រាប់រូបកាត់ជួនកាលកាត់រួអកិប្រេប្រណគេណោកាត់ហោឱកាសដើម្បីអឺប្រយោអគេអអឺមកការកាត់អាចអើកតអឺហៅបើទោះបីជាតឡៅមឹងហើយអត់ពុនតកាយអឺព្រះរមតនតមើមែក្ដេះគឺកាត់អាចកាត់អាចឲ្យហៅយីនិនមជ្ឈលេស បន្តនកាយូនិនយាតតិអខិតមជ្ឈលេសនេះយូនិនយាហូឡែនឌូអាឧស្តាសអាប់ឌុលម៉ាណានប៊ីនមូហាម៉ាត់ untuk eh, bacaan hasa masalah pihak puan hang eh, puh harus kata eh, to di dalam bulan Syaban falyatafaddal mashkura Bismillah walhamdulillah wassalatu wassalamu ala rasulillah wa ba'd kau syukur untuk puan bangkan atal Ustaz Falahuddin Mewadah saya sahabat handai Kong lo hormat Alhamdulillah Tuhan matam kakak Di dalam cum tito vậy nên tệ tông không hong masala có đó nên giờ học bên này, hàng gang hàng gang nên nên giờ nhau kelah à, thì à, bulan Ramadan còn chôn mà plo vậy nên ở cái con gang nên nhiều giờ vợ nhiều có đó vợ nên giờ nhau hậu pe lụy à mà thập jumhur ulama lại nên giờ nhau anh bete à, có đó hậu ហើយនឹងហូអាចលែហូចាងលែឈៀបឈៀបអវឡពុនលែឈៀបឈៀបអឺត្រែកដអវលនឹងយតលបេះអហ្វតលប៉ុន្តែលែយ៉ាងអនុញ្ញាត ប្រែប្រតែព្រុកដនឹងអវឡពុនបេះមេតាល់បូឡានសាក់បានក្ដែរអឺគេយកយងទុយ firman Allah Subhanahu wa taala កង Allah Subhanahu wa taala firman أعوذ بالله من الشيطان الرجيم فعدة من أيام أخر fa'iddatun min ayamin ukhar maknanya maka uh, penjawa ti ចំនួនថ្ងៃថ្ងៃកុងក្រៃយ៉ានេះ hà bên lai nhau chấm luôn ngay con nhau ta lai nhom ta uzur nhom ta telah di bulan Ramadan ini hatom gai nhau beja wa ti gai gai gai ini pun Allah Subhanahu wa taala gai gai con gai nan mana nhau umum yakni hầu cầm nọt lệ dạo bây giờ dạo có to chma chma dạo tìa hỏi nên à, lâm hợp lâu xa plan công khai mong ramadan nên chỉ ở ca à, untuk à, gang công tọa nên có to và thế như nên cái giao ca mata hadis công bình che mừng ummul mu'minin mừng Aisha radhiyallahu anha kan hum jailak kana yakunu alayya as-sawm min ramadan Fama astati'u an aqdiya illa fi sya'ban Riwayat ni uh, Riwayatnya nan Al-Bukhari dan Muslim Maknanya um, Saya uh, Campai tengok kau Yang ni kau tu tuan uh, Meng bulan Ramadan Maka kau tihu kuasa O oh, pijaya uh, bulan Ramadan Melainkan uh, Di dalam bulan Sya'ban Ini kan, uh, cân long nào nè nhớ hợp plan bé ta plan sạ bán nè nhớ cắt bây giờ ở vô tiền thao giờ lại cơ mai cơ mai như tài như ta gai plan mà ta hay mà ta kỹ nè như nên tài như tài có tài như tài do có đỏ Aisha radhiyallahu anha nè nhớ cắt tuệ Ramadan nè nhớ cắt bây giờ vợ nè nhớ di bulan sạ Nên uh, yaka uh, agang riwayat hadis ni hau khan le hake kong kha hake kong kha mang qada kha Aisha radhiyallahu anha mang qada kết hô ca qada ok ở nên cứ kết gửi về em hông Rasulullah sallallahu alaihi wa sallam Dạ ni là về em làm phụ bùm ra Nabi sallallahu alaihi wa sallam dan ini kan mata di dalam uh, sahih muslim kan dan dia uh, hadis mung aisyah radhiyallahu anha kan kat hom jalai in kanat ihdana la tuftiru fi zamani rasulillah sallallahu alaihi wasallam fama taqdiru ala an taqdiyahu ma'a rasulillah sallallahu alaihi wasallam hatta ya'tiya sya'ban maknanya perbukannya mata ya harang mengpong kan ayat ni ផងទីវនពីអតោផងសហបាទកងយទីវនពីហ្នឹងនិយាយកលែផងកៅហ្នឹងនិយាយកលោះអើទីសមានរ៉ាស៊ូលឡោះសលឡោះអាឡៃវ៉ាសាឡាំដានហមតាអផងកៅហ្នឹងនិយាយនេះផងខ្មែរហ្នឹងញោកោសាទីងកកដញោសពីអងរ៉ាស៊ូលឡោះអបះតាលតាលមេប្លិនសាបាននេះណាតាលមេប្លិនសាបាននេះនេះអ៊ីម៉ាមអានណាវ៉ាវីរ៉ហ៊ីម៉ាហ៊ុលឡោះកាត់ហៅបកស្រាយ uh, how uh, syarah hadis ni di dalam uh, syarah uh, hadis sahih Muslim nan. Uh, maknanya Aisyah kan kan lekat nan go paham hang uh, Rasulullah tiu Rasulullah nan go paham hang Rasulullah uh, gib cam gub sa trim gub sa semngap Rasulullah sallallahu alaihi wasallam. Yani bemra Rasulullah sallallahu alaihi wasallam uh, bu had hati ruh nau uh, pecam tengai dan nyenan gai uh, phong kat nan Aukan o yakni khakhan lampu bumra uh, Rasulullah sallallahu alaihi wasallam nan pak hasan, ini inan triem gu untuk uh, uh, bumra Rasulullah sallallahu alaihi wasallam ini inan harus nan ya qada bulan Ramadan nan ya di dalam bulan Syaban ni ya kan? Aisyah radhiyallahu anha hau hau bencakan di dalam hadis kongkat meyanan dan inan guys Alhamdulillah. Ya rahmatullah. Assalamualaikum warahmatullahi wabarakatuh. Ini nak pinlai a ah, tal mai bulan Saban bana mate oka mate lo gai a yenan a sunat hau ke hau yenan ka ba bana sunat ke tetapi je le a ah, to bulan Ramadan nan a ah, ha gai kong kenop hang ka da man ya ni hau sunat oke au ឧទាហរណ៍លក្ខណៈល្មើកែតមងសាក់បានល្មើកែហ្នឹងមិនញោវជិបអឺយកតែអើមងសាក់បាននឹងកោដគេយកហៅឱកាសកែកែអូអឺគេយករ៉ម៉ាដនផៅអាកានហេមេតាលយលក្ខណៈប្រហែថ្ងៃនេះនឹងយកឆុងតើញនឹងថ្ងៃអឺទុសាគេយកថ្ងៃប្រហែឱកាសកុំរឿងពីវាថ្ងៃអន្តោកោដននឹងលោតានលវីតតពីថ្ងៃប្រហែហ្នឹង tega ni hau ku hau som oh inen tega jau mu tega tega cái đấy qada walaupun qada kedah cái cái cái đấy con Allah Subhanahu wa taala du cek fardu mai tengok tegai ke yo mata hadis hasan Nabi sallallahu alaihi wasallam kan la fallahu ahqqu ayyuqda maknanya Allah Subhanahu wa taala nói con nhau nan ya bây giờ tegai nghe con nhau kong nyau tegai qada và bia wa wala pon bia ta wak ke kedai inen ah, lan ah, pencap tiom ni ta nyen ngel kam au ah, je le mate bo bo bo kata ho samrom o ho ja o inen haram ma au pa gu holan inen lan bekol kam vithi na na pa ustaz falahuddin wa wassalamualaikum warahmatullahi wabarakatuh Waalaikumsalam warahmatullahi wabarakatuh Alhamdulillah majlis uh, par par syukur untuk uh, Ustaz Abdul Manan bin Muhammad កងកាត់ហូហេបកស្រាយយ៉ាងក្បោះក្បាយពាក់ព័ន្ធហងពូហារូសបតែកតពូលារ៉ាម៉ាតនពេលនឹងតតទីពូលានសាបានហូម៉ានឡេបើទោះបីជាតទីតាមពូលានសាបានក៏ដែរគឺថ្ងៃពេលនឹងអាចកតហូហ្គៃយានហកេកងលិនខាន់រំលឹកករំលឹកកាន់តទីពីនេះ ដោយសារលែបូលានរ៉ាម៉ាតនជាមេតាលីមិនញោះតុំកែកែបូលានសាបានអាការនេះទៅមើលម៉ែតានបូលានរ៉ាម៉ាតនអាការនេះទៅមើលម៉ែមកការហេតនិនស្គីយ៉ាលែមកតែមើលអាកអ៊ីស្លាមលកាយកម្មកងមកតែក្លោះអើគេនិនអងសបបកាត់វកៃបដិបដអតពូនកញ្ញាមុសាហ្វៀតគឺនិនមកការខញ្ញះប្រៃបឆ្មៅឆ្មៅក៏តអើវម៉ាក់ណែញូងាក់យពើប្រៃរាងកងក្លោះអើតអ៊ីឡាំពូលារ៉ាម៉ាតនកងទោះមេប្លងគេនិន អឺកាត់កតអឺអាស្លាស្លាយទៅឡៅមឹងពូលានរ៉ម៉ាតនមេតាល់យានិនបើទោះបីជាតកឡំពូលានសាប់កាន់ក្ដែរគឺរាងកងទីហូកាកតអមក្ដែរគឺហារូស្កាត់កតអើតកឡំពូលានសាប់បានយានិនអងអងម៉ៃម៉ៃមីវ៉ាតែស្អាយតុងពីកងលោហរម៉ាត់យានិនអ៊ីបោះលែកម្មវិធីថ្ងៃហូហេមេតទីចំណុចអាខិរយើ Ihnen äh, Ländernam gue tun tun tung pi kau Junior Ustaz Ahmad Ustaz Abdul Manan Ustaz Musa gue nen khan ye le la kaum af na pa ong ong mai mai mui va ta sa tung pi skia ye le អឺផងហូឡែនម្យាយនៅពេលនឹងតែពុះមនុយឡាយហាសាកងទីហោអសំរមអគេនឹងមកការហារាប់កាន់មកអោបសរិពូរីពូមកអោប តែនេះនឹងគេលែនកនលែនទាំងពីរកោផាត់ផាត់សុគូតអូនពូននៅប៉អងអងម៉ៃម៉ៃមានវ៉ាតែស្អាតទាំងពីរកងលះបងពេលវេលាដើម្បីតាមដានបឹងការបោះស្រាយមឹងហុកមរបស់អល់ឡោះសុផានហួតអាឡាមុដាមុដាហានត្រៃទាំងពីរកោទទួលហុករីតអានសៀមគឺមកអល់ឡោះសុផានហួតអាឡាតែមុដាមុដាហានត្រៃគួយនឹងអនុវត្ត ងាក់ទុយសុណារបស់នប៊ីត្រីមហាម៉ាត់សល្លាហ៍អាឡៃហ៊ីវ៉ាសាឡាំប៉បូលានសាបានកងអកានហេតាល់ម៉ែប៉តួកែតួក្លោកែកែនៃហងត្រៃគួយនឹងបលោកានងាក់អាម៉ាល់អ៊ីបាតាត់ណាប៉អល់ឡោះស៊ុបហានាហ៊ូវតាឡាបលោកានពូអើសុណាត់តទីតឡាំបូលានសាបានដើម្បីត្រៃទទួលហៅពូសែមគឺមកអល់ឡោះស៊ុបហានាហ៊ូវតាឡា هذا وصلى الله على نبينا محمد وعلى آله وصحبه وسلم والحمد لله رب العالمين